ពេលយើងចាប់បានមកចាប់ដល់រូបមួយក្នុងក៏ទៅខ្ញុំយកតាមតាមជាវិរតងរណតាសម្មាសម្ពុទ្ធាសញ្ញមតានតតជាវិរតងអតាសម្មាសម្ពុទ្ធាសញ្ញមតានតតជាវិរតងអរហ ំព្រមទាំងសាយទេពេសោភគវិងអរហន្តសម្មាសម្ពុទ្ធវិជាចរណសម្បន្នកកតាលោកវិពោអនន្តរាពរសត្យមសារតិសង្ខាទេវមនោសន្នੰពុទ្ធោ រហាតិគុណសង្យមសង្ឃុនចាំសេរសានមេមេកញ្ចបុនទាំងនិមេសាការេអភិសុញជីរហតោសតវតាធម្មសន្តន្តកោអកាលិកោអេហេបាសិក आपनजिका पञ्चन्तं वेदितं तो विज्ञो हैते तं स्वागाताति गुणसंयन्तं धाम्यम् पञ्चधाम्यम् इमे संसारे अपि पञ्चजीय สุปฏิสัมนองสกรตาสาวกสังเกจุปฏิสัมนองสกรตาสังยะยะปฏิปันโนปะกะระตาปาวะโตสังโฆสามัยเจปันติปันโนปะกะระตา ยะตะสังขายติตังสันสารปรสยุกีนิอันสัปรสปังเกลียเอสัพพะยะตาอาหุนายยาวปาหุนายยาวเตียงเทนายยาวอัญจลิกรณายยาวอันตรังปัญญังเกณฑ์ตังโล cần sa tệ tăng cho phá đề tan na tỳ quân sang dân sang sang khang sa ra sa na mi mi sang cha sang khang ni mê sang ca re hệ api bờ cha di mi ai se va ma sang ta na ma sa na yang na ma sa ma nao ยังปัญญาไปสร้างแสงด้วยพลังอลันตังตาสานอเพียยะหาตันตารายาพยมสมนมัสกาเลหังตาอันเตระไสบังกมกมแจงใบเป็นเลิศไปลองตาสมบันกมก็สอนลายบันดาเยกยมนาเป็นเกิดมาเพียเรียตะเจส បាតំតូលាយកំចាំបងតំណាងសុទាំងឡាយអោយជាចេញការឆ្ងាយក្តីអន្តរាយកំបីមានដោយកំឡាំងអនុភាបញ្ញាលៀមជាប្រធាន សូមមានមួនណយគុណនមស្ការតែរតនាប្រសើរគួងសូមវិសងនោណណថានពាននងវិជាកិច្ចនមស្ការនៅក្នុងថ្ងៃបោះសុតហើយអបតកានៅតាំងសិល8អញ្ចឹងយើងនៅអត្តឋានសិលណាលោកនងអត្តឋានសិល នមោបីបីបបនមោតាសាងចកវតោអរហតោសម្សំសន្ធាសនមោតាំសតកវតោអរហតោសម្សំសន្ធាសនមោតាំសតកវតោ សម្ពន្ធាសាពុទ្ធังសរណังកាញ់តាមិធម្មังសរណังកាញ់តាមិសង្ឃังកាញ់តាមិទុតិយំទុពុទ្ធังសរណังកាញ់តាមិទុតិយំទុធម្មังសរណังកាញ់តាមិទុតិយំ ติสังฆังสรณังเปียญชามิตติยัมปิปุนเตียงสรณังเปียญชามิตติยัมปิตัมมังสรณังมิตติยัมปิสังฆังสรณังเปียญชามินิสนะคุม3ประกอบด้วยสุขาบท3បាណាទេបាតា វេរមណីសិក្ខាសទាំងសមាទិយាមិអតនីទានីរមណីសិក្ខាសទាំងសមាទិយាអព្រះមចរិយាវេរមណីសិក្ខាសទាំងសមាទិយាមិ នុសាវេតិរមនេសក្ខាបទាំងសមាតិយាមិសង្រាមេរយមញ្ញបមាសថានាវេរមនេសក្ខាបទាំងសមាតិយាវិកាលភោជនី វេរមណីសិក្ខាបទាំងសមាទិយាមិណាយចកេតវិទិតវិសោកតាសនមិលាកន្តវិលេកណតិរណមណ្ឌនវិភូសនន្ធានាវេរមណីសិក្ខាបទាំងសមាទិយាមិ អញ្ចាសយនមហាសយនាវេរមណីសិក្ខាបទាំងសមាធិយាមិទៅបណ្ដឹងទៅឋានទៅតាមតាមទី ទុក្ខសត្តាចនិនតង្ខាបយ៉ាងបញ្សាចនិនពជាសោកម្មបញ្សាចនីសោកាហានទុសង្ឃេបេបានិមោសានទាំងឡាយទាំងពួងណែដល់ហើយនៅសេចក្តីតង្កោ ឲ្យជាតានបានសេចក្តីតង់ទៅដែលដល់ហើយនៅភ័យសូមជាសានបានភ័យទៅដែលដល់ហើយនៅសេចក្តីសងសូមឲ្យជាសានបានសេចក្តីសងទៅអងនឹងលេងដល់ពេលទៅស្ទះវិញទៅចឹង លោកថៃតាមព្រះវិទ្យាមនុស្សអានយនតាមនុស្សយើងនមស្ការចំពោះពុទ្ធគុណធម្មគុណសង្ឃគុណហើយយ៉ាងទៅហើយក៏សូមមនុស្សបៃបត្តិសូសនគុំសូសនគុំហើយបានចាប់អត្តឋាន13នឹងលោកថាសពប្រណបគុណលោកសមាធិកញ្ញាធម៌4 ហើយលះបង់នៅសង្យុគណៈ3ជាអ្នកមានសតិទៀងតើតឹងរឿងទេវតាអញ្ចឹងយើងត្រូវយល់ចឹងណាគឺសានគឺសច្ចាធម៌4ទៅខ្លះគឺទី1យកពុទ្ធទី2ដែលយើងសូត្រនមស្ការចំពោះពុទ្ធគុណមកចាប់ទៅហើយទី2គឺយកពុទ្ធទី2ចឹងគឺយើងសូត្រស្វាខាតោបរិវត្តតាធម្មមកចាប់ទៅហើយទី3 យកប្រសងយទីពេញសោតសុរិតំណសុវតង្គចទៅនឹងត្រូវបីឲ្យខកួនគឺបានដល់សិល8នេះឯងសិល5ចាំសិល8នៅក្នុងថ្ងៃណាដែលជាថ្ងៃឧបសុខសិលជុំមួយថ្ងៃមួយយើងកាន់សថាបទ8ទៅនឹងយើងនមស្ការសូត្រធម៌សូត្រអាថ្ងៃ8នេះគឺឧបសុខនោះដល់ថ្ងៃណាដែលជាថ្ងៃសិល5 មិននៅចាស់ថ្ងៃប្រសិទ្ធទេក្នុងអាខា26ថ្ងៃដែលតយកថ្ងៃ8ចោល6រូបពេញដល់កដាច់ពេញនៅសល់26ថ្ងៃកិននមស្ការសូត្រដល់ស្ថាប័ន5ទៅហើយដល់ខុសពីនឹងទៅដល់មិនយាមលៀនពេកអង្គុយសមាធិយើងអង្គុយសមាធិ10នាទី15នាទីទៅតែស្បពីអង្គុយសមាធិមកបានសិក្សាមេត្តាហើយសូត្រយ៉ាងទៅណា មកជារបៀបរបបវិធីការនៃខាងកម្មពុទ្ធសាសនាដែលប្រពុតជនចាស់នឹងបានកំណត់ទុកយ៉ាងនេះព្រះសម្ដែងថាអរិយសาวៈអង្គណាដែលជាអ្នកមានប្រសិទ្ធិទីពឹងគឺអរិយសาวៈអង្គនោះគឺថាក្នុងមួយថ្ងៃនមស្ការ3ដងបើសិនជាអរិយសาวៈនោះមិនយល់ទេគឺនមស្ការក្នុងមួយថ្ងៃមិនយល់2ដង ហើយបើសិនជារវល់ពេកណាស់ទៅធៀបមិនបានក៏នៅថ្ងៃនិយុត្តបានម្ដងដែរកម្លាំងតែសូមណាកម្លាំងតែសូមបុគ្គលណាដែលជាអ្នកមានបាននមស្ការក្នុងរក្សានិយុត្តម្ដងបុគ្គលនោះស្ញាថាជាអ្នកមានពុទ្ធិទីពិនប្រកបជាអ្នកមានវត្ថុទីពិនប្រកបជាអ្នកមានសង្ឃទីពិនប្រកបពុទ្ធគុណធម្មគុណសង្ឃគុណសិលដែលយើងបាន នមស្ការបានកាន់យករបស់នេះទៅជាទឹកណាទៅជាទឹកទៅជាអសត់សម្រាប់ជាបាលរោគគឺបញ្ហាតាមពីវរិយទឹកទុកទាំងអស់ដែលផ្ដល់មកធ្វើឲ្យឈឺអាយុខ្លីសម្បូរទៅដោយបុគ្គលទេយបៀនធ្វើឲ្យជាឧស្សាហក្រការលំបាកតាមយ៉ាងបដយ៉ាង ហើយធ្វើឲ្យយើងឃ្លើយណាធ្វើឃើញចិត្តណាមួយឬក៏ប្រកបដោយស្ត្រីចំយ៉ាងដែលជាចិត្តស្អប់ចិត្តរបៀបយើងគ្រប់គ្រងគ្រប់គ្រងនឹងជាដែលនាំមកនៅចារពុទ្ធប្រហបប្រាស់ពេញបានវិជនតីនឹងធ្វើស្មាតដូចខោឆ្លៀតវិញដែលយើងបានធ្វើទាំងអស់នេះហើយនៅក្នុងលោកយើងសត្វថ្ងៃនេះយើងមិនឆ្លៀតដូចក្មេង ខ្លះកូនមួយកូនពីរស្គួរខ្លះកូនបីកូនមួយស្គួរខ្លះក៏ដល់ទៅចាស់អាយុ50ដល់ស្គួរខ្លះក៏ដល់ដល់អាយុ60 70ក៏ស្គួរយូរណាស់លោកខោរវល់ឲ្យអស់អស់មានទីពឹងណាចាំបានលោកគ្រូទៅសាលាទៅមិញមានការសិក្សាសង្វេគមួយគឺមានកលបត់មួយដែលលោកមោះវាអ្នកមោះយកទៅរៀនបល័យចប់នេះទៅគឺនឹងទៅធ្វើចារបល័យ សឹកតែនឹងទៅសឹកនឹងយើងទុកយើងធ្វើនឹងកម្មពីអីក៏ទៅជំនឿស្គួតទៅណាស្គួតទៅរៀនដល់ណាដល់នៅសន្លប់ដូចនឹងអីទៅដូចនឹងក៏ដូចដូចសង្ឃដូចគ្នានោះនៅខាត់ទៅវិញគិតថានឹងគេយកទៅដាក់ពេទ្យនេះមិនសូមយកទេយកទៅដាក់ពេទ្យទៅយកទៅដាក់ពេទ្យស្គួតខ្លះថាទៅរស៊ីនេះយកដាក់ពេទ្យទៅនឹងនឹងមកវិញទៅចឹងទៅ ព្រមថានេះជាអីឈ្មោះនៅនៅខ្លួនណាគាត់ចិត្តមកហើយទៅយើងគេផងនេះទៅឈួតទៀតខាងមកពីកសលរបស់វាអត់ដល់ដល់ណាព្រោះកសលផងមានពីរថ្នាក់យើងចង់ខបរៈនៃសាសនាព្រះអ្នកសិក្សាសិក្សាទៅរឿងបាលីបន្ទុំចំហើយចិត្តសម្ដែងផលបញ្យល់ផលបង្រៀនគេឯង នឹងលោកហៅថាក្រមថតរៈកសលធម៌មួយតែប្រកាន់ជានិច្ចទីបើកសលធម៌ផ្នែកខាងវិបស្សនាធរៈគឺធ្វើតសមាធិបញ្ញាគឺមានតម្រឹមស្គួតដូចជាណាមានកសលធម៌ទេដូចនឹងបដាសាអីដូចថាមានស្គួតព្រោះប្រកប្តីប្រកតូនប្រកម៉ែឲ្យប្រកសម្បត្តិទៅដល់សាយដោយសារធ្វើវិបស្សនាធរៈដែលត្រូវជួយ មានទេសាពុទ្ធមីដែលកូនស្លាប់ទៅវិញឡើងដឹងដឹងខុសដឹងត្រូវមានជំនឿជាទេសាអីគឺដោយសារវិបស្សនាទាំងអស់អញ្ចឹងកសោធម៌ថ្នាក់វិបស្សនាជាកសោធម៌9លើទីនៅក្នុងសាសនានេះណាហើយវិបស្សនានោះបានដល់សិលណាសិលសិល5សិល8របស់យើងឯងហើយលោកសង្ឃសិលតែលោកសង្ឃទៅហើយទីទីសមាធិណាចម្រើនណាតាមស្ទេ ហើយទី3វិចារណានៅក្នុងសុខំនិងអតាដើម្បីអីដើម្បីរក្សានៅកសលធម៌ណាទៀនកសលធម៌ណាសិលយើងបានធ្វើពីយើងនឹងហើយចងទុកនៅវិបស្សនាដូចស្បោកមួយចឹងណាដូចដែលយើងទៅណូលុយទៅណូលទៀតនៅប្រាំយកក្នុងស្បោកហ្នឹងហើយស្គីនឹងក្បិចទៅពីព្រោះនៅក្នុងរូបរាងកាយយើងទាំងអស់គ្នាសិតតែស្ថិតនៅក្នុងវិបស្សនាមធម៌ គឺជាធម៌ប្រែប្រួលនោះគឺយើងនៅឃើញសត្វយ៉ាងតាំងពីក្មេងទៅមនុស្សស្លាប់ណាមយើងពីដូចស្លាប់នៅគ្រប់ច្រកខ្លះស្លាប់កង់ដឹកម៉ូតូជាន់ទៅឡានដឹកទៅខ្លះស្លាប់នៅទីទៅទៅឡានឡើងច្រើនយើងបានធ្វើទាំងអស់នេះគួរឲ្យខ្លាចហើយអ្នកដែលស្លាប់ទៅទាំងអស់នោះមានដឹងខ្លួនស្លាប់ទេ ដឹងថាទៅអឺរ៉ុបទៅរុស្ស៊ីទៅប្រទេសគុណទៅសបាទៅសតដាក់ម៉ាំងស្លាប់ទៅដល់ស្លាប់ទៅនឹងបាននៅតែចិត្តវាអត់មានក្រត់នៅក្នុងបឹងកសលទាំងអស់ហើយពុំទាន់បានប្រមោះឌុនកសលទាំងអស់អញ្ចឹងបុគ្គលស្លាប់ទៅទាំងអនុយធម៌ទាំងអនាថានឹងទីពឹងក្នុងប្រាក់លោកណាហើយឋានទីពឹងកូនចៅប្តីស្រីប្រតិបត្តិបច្ចុប្បន្នទីពឹងអនាបានបច្ចុប្បន្នជាបាត់ដែរ ពិចារអាណិតអនុសុំដោយតែទីមួយដែលខ្លួនស្ទាយកពីណាទៅណីមកដើរទៅស្លាប់នោះអញ្ចឹងឈ្មោះថាផងអញ្ចឹងបានពីយើងទាំងអស់គ្នានេះយើងមិនចេះការផុតទេគឺយើងបានកាត់ព្រមសាសនាបានកាត់ព្រមទេវលាយើងអាចធ្វើទានយើងអាចធ្វើសិលបីយើងអាចធ្វើសិល5អាចបំពេញកុសលសមាធិអាចធ្វើបស្សនាបានអញ្ចឹងហើយបស្សនានេះស្បោងបាត់ ពេលដែលយើងអង្គុយប្រមូលចិត្តសងំអញ្ចឹងទៅបាននៅតែធ្វើស្បោងមួយទុកបានតែធ្វើទាំងអស់ហ្នឹងនៅក្នុងហ្នឹងដល់តោទៅទាំងសេចក្តីស្ងប់ទៅជាមួយនឹងរបបវិញ្ញាណនឹងរបបទៅព្រោះកាយដែលជាទៅវិញ្ញាណនឹងរបបវិញអញ្ចឹងទៅយើងនាំយកទៀនកបិកកតតាមរៃទឹកចង់បោកខោអាវតាំងពីធ្វើចង្ហាន់តាទៀនមកចង់តាំងពីចូលស្អីស្អីទឹកទៅទាំងអរបបទៅមកមកគោញុះក្នុងស្បោងហ្នឹងហើយធ្វើដំណើរទៅ បានន័យថាលោទៅបុគ្គលប្រមូលទ្រព្យយកទៅនៅរចាយវាក្នុងប្រាក់លោកនោះចឹងបានថាអ្នកខ្លះធ្វើបុណ្យច្រើនតែដល់ស្លាប់ទៅទៅជាមរុវិញទៅវិញហេតុអីថាមកពីបុណ្យខ្លួនខ្លួននឹងវានៅក្នុងលោកភៈនៅក្នុងទូស័ព្ទក្នុងអំណាចកើតទូស័ព្ទមោហៈខឹងឃើញឆាវសពសារពើទាំងអស់អត់បានបុណ្យអីយកទៅជាមួយអង្គលោកខ្លួនក៏គ្មានផងដែរ ណាវាស្ងប់ទៅខឹងគេខឹងឯងមួយម៉ោងទីមួយម៉ោងឯងចឹងដូចជារបស់អសោករបស់អសោកមិនធម្មតាដូចថាសាសនាពុទ្ធជាង200ឆ្នាំអសោកគឺរៀបចំធ្វើបរិយសង្គមនេះដែលក្នុងសាសនាពុទ្ធប៉ុន្តែបុណ្យកុសលរបស់ដែលគាត់ធ្វើនោះគឺវាមិនចំធម៌គឺសតអញជាស្ដេចអញ្ចឹងមកព្រោះថាអញជាស្ដេចអញត្រូវធ្វើឲ្យធ្វើ រហូតដល់លើកកសាងបច្ចេកដី84000ចេតិយដើម្បីប្រកបការចិនព្រះដែលទទួលប្រធារមអង្គប្រឡហនលោកទូថងបបិនមហានេះគឺប្រសររបស់ព្រះអង្គនៅក្រៅសាសនាណាមាននៅក្រៅសាសនាលោកគូទៅនៅខាងក្រៅសាសនាទៅវិញព្រោះគូលោកវាអត់មានបង្អោនទៅក្នុងសេនាធិគុណព្រោះអសោនេះគាត់អត់ទៅគិតគូរវិសិលទេបើថារាប់គាត់បរាយអញ្ចឹងទៅងាប់20អ្នក5នាក់យល់ណាស់ ដល់ស្បោទាន់ហ្មងណាសងវាជន់សពមកបាពីនៅគ្រូខៅអត់ដល់ទៅវាស្លាប់យ៉ាងហ្នឹងគាត់ធ្វើទៀនមិនឆ្អែតដល់ធ្វើទៀនមិនឆ្អែតចឹងទៅគាត់ឲ្យគេយកប្រសមត្ថគាត់យកធ្វើទៀនគាត់ដូចស្ដោគេមិនយកគេថាស្ដេចធ្វើបន់ច្រើនណាស់ធ្វើបន់ច្រើនណាស់អញ្ចឹងមុនគាត់ទៅធ្វើតតអស់អញ្ចឹងគាត់ទុកជាទុកឯងខ្លះដល់គេយកកោតចិត្តទោសៈ យកខ្លួនឯងវាលើកតែលែងជាងនោះវាខំខំតែជាប់បាត់តែកើតចំពោះណាចាតែកើតចំពោះនៅឡានបានកូនទេណាប្រភេទដែលជាកូនពលុបកូនឲ្យពួកអស់ចង់មើលបីតារបស់ខ្លួនទៅណាមកណាអូបីតានៅកើតទៅខ្លួនយើងអូលោកកើតលោកសាលោកកើតកើតក្នុងសាយកទៅយកក្នុងសត្វសម្បត្តិតារៀបអស់យូរណាដែលដែលកើតទៅខ្លួនហ្នឹងគឺដោយសារចិត្តរបស់ខ្លួនសម្បត្តិ បានអសូរនឹងទៅទៅទេសនាទៅធោះនិយាយមកអង្គើផ្នែកទឹកអស់យុវពុះខ្លាំងហ៎ណាអញ្ចឹងឲ្យគាត់ទៅសោសុខទេបានថាបុណ្យកុសលមានច្រើនប៉ុន្តែយើងត្រូវរត់ហង់ទៅដែរប្រមូលងត់ហង់ប្រមូលទៅគឺថាបើយើងយើងមិនទៅហង់សំបុណ្យថ្ងៃបានបុណ្យទៅជ្រត់ហង់មួយនៅជាខែមហោទៅឲ្យបុណ្យទៅពុកវិឈប់វាខ្ចាយវាទៅណាទៀតអត់ណា dân tộc tôi thông tới nha đó cười <laughs> à đây à cười bên nên điều đòn nha cười à cười bớt đặt chân đi khu nhà nha làm á phần mất bên cao này ở sạp ở yên cho mày đó ừ. Đó, đó. ឯងខោមែនអាឡាជើងនេះមិនដែរចឹងដាក់លើជើងស្ដាំលើជើងឆ្វេងដាក់លើដាក់លើអាណាចាអឺលើចឹងអឺចឹងលើចឹងអាចាអឺអឺតោះលោកអែយ៉ាងណែនឹងចាស់ដល់អឺដល់ខ្ញុំទៅចាស់ដល់សងវគ្គដល់គ្រូប្រាំឥឡូវយើងអង្គុយជួលហើយឥឡូវយើងប្រមូលចិត្ត ណាដាក់ក្នុងទ្រុងយើងដាក់ទ្រុងនឹកអីហើយមួយផ្នែកទាំងអស់ហ្នឹងណានឹកគឺខំកុសលមកចិត្តដល់ខ្លួនដកដង្ហើមហ្នឹងវែងវែងណាឥឡូវយកចិត្តទៅស្បល់ក្នុងទ្រុងក្នុងពោះចិត្តយើងណាដាក់ទៅក្នុងក្នុងពោះហើយយើងតាមទៅខ្យល់ដង្ហើមចេញចូលក្នុងទ្រុងក្នុងពោះដកដង្ហើមចេញដឹងចូលដឹងហ្នឹង ចេញដឹងចូលដឹងចងចិត្តទៅជាប់មួយទៅតាមធម្មកថាព្រះជាម្ចាស់លោកបានពោលថាពុទ្ធបរិស័ទទាំងឡាយគឺត្រូវអង្គុយពេញស្នែនណាអង្គុយពេញស្នែនបង្កល់កាយឲ្យត្រង់មានមុខអោនចុះទៅរកកម្មដ្ឋានប្រមូលចិត្តដាក់ក្នុងទ្រូង ហើយរលឹកលើដង្ហើមចេញហើយនឹងដង្ហើមចូលដែលរត់ទៅកាប់ក្នុងទ្រូងក្នុងពោះដង្ហើមចេញដឹងចូលដឹងប៉ុណ្ណោះវែងវែងដង្ហើមចេញវែងដឹងចូលវែងដឹងចេញវែងដឹងចូលវែងដឹងគឺស្មារតីយើងវាតាមខ្យល់ដង្ហើមចេញ ដឹងចូលដឹងហើយចរនឹងមើលតែក្នុងគ្រូនឹងពោះយើងហ៎ហើយយើងដកចេះដកទៅដកវែងវែងទៅប៉ុន្តែសតិយើងណាតំកល់នឹងគ្រូនឹងពោះហ៎កុំឲ្យសតិនឹងចាញ់តាណាគឺឲ្យសតិនឹងស្ថិតនៅក្នុងដង្ហើមចេញចូលចេញវែងដឹងចូលវែងដឹង នឹងសពេគឺតាមខ្យល់ក្នុងទ្រូងក្នុងពោះណារត់ខ្យល់វាវារត់ពីចំណុចចុះទៅបាតជើងប៉ុន្តែសតិយើងគឺកំណត់ដឹងតែនៅក្នុងទ្រូងក្នុងពោះឯងដង្ហើមចេញដឹងចូលដឹងណានឹកនឹងតាមតែនឹកចេញក៏ដឹងចូលក៏ដឹងនឹងហៅប្រមូលកុសលទុកចងកុសលទុករសាកុសលទុកមិនអោយរត់ចេញទៅ នៅក្នុងសង្សារវដ្តនេះរាងកាយយើងចេះតែបែកគ្រាយទៅហើយព្រមតែវិញ្ញាណនេះវិញ្ញាណដែលសាងកសតនឹងវាចោះទៅវាប្រមូលយកទាំងអស់ធ្វើបណ្ណាណានៃប្រមាណស្បប្រមូលផ្ដុំយកទៅទាំងអស់យកទៅទៅទៅកើតទៀតកើតទៀតធ្វើបណ្ណចឹងកើតទេវតាឬក៏មនុស្សកើតទៀត ដោយសារទុកតនដែលយើងប្រមូលយកទៅมันទុកបន្សល់នៅហើយក៏មិនឲ្យប្រពុកមិនឲ្យជាចេញមិនឲ្យទៀតចេញនឹងដោយសារយើងបានប្រមូលចិត្តយើងដាក់ក្នុងជុំហ្នឹងការប្រមូលចិត្តដាក់ក្នុងជុំឈ្មោះថាការប្រមូលកសលទុកការប្រមូលកសលទុកចងកសលទុករក្សាកសលទុក ធ្វើខំកុសលណាធ្វើសបងកុសលខំកុសលសបងកុសលឲ្យស្ថិតនៅខាងក្នុងខ្លួនមិនឲ្យភ្ជាប់មិនឲ្យផ្ចាក់ផ្ចាយមិនឲ្យคลายទៅជាបការៈដតីបុគ្គលណាដែលមានចិត្តស្ងប់ជាប្រកដីបុគ្គលនោះធ្វើបុណ្យយ៉ាងណាបានបុណ្យច្រើនរហូតធ្វើតិចបុណ្យកណើធ្វើច្រើនបុណ្យកណើសំចូលទៅច្រើនរហូត ព្រោះព្រះអង្គមានខ្ពប់អត់មានខ្ចាយបណ្ដៃខ្ពប់ដែលកពុកដែលខ្ចាយទៅដោយសារអំណាចទោសៈគឺសេចក្តីក្រោតខឹងតែខឹងកពុកបំណាដោយបរានុគោថាធ្វើបុណ្យ100ទៅទៅទោសៈទោទៅអនុអស់ណាចូលមួយចូលទៅចាលីចិត្តយើងបានធ្វើបុណ្យច្រើន ប៉ុន្តែបើសិនជាមិនដល់ខំក៏វារត់អស់បាត់បង់បុណ្យមកដល់ចឹងការធ្វើសមាធិចិត្តគឺនាំឲ្យបុណ្យកុសលដែលយើងបានធ្វើហើយបានសន្សំហើយគឺរំរឹកតែបានចម្រើនឡើងជាប្រយោជន៍ទៀតតាមទៀត ដង្ហើមចេញដង្ចូលដង្គឺយើងចងចិត្តនឹងវាហៅតាំងសមាធិតាំងសមាធិប្រមូលយកកុសលទៅក្នុងខ្លួនហើយខនេះមិនលើកលែងទេនៅក្នុងវត្តដីនៅក្នុងផ្ទះដីនៅក្នុងផ្ទៃដីនៅក្នុងវាលដីនៅក្នុងស្រុកដីក្រៅស្រុកដី អង្គុយលើឡានក្តីអង្គុយលើយន្តហោះក្តីនៅទីណាក្តីគឺយើងចេះតែរលឹកនៅដង្ហើមចេញចូលគឺបានដល់ចិត្តយើងស្ងប់ហើយយើងមិនទាន់បានសម្រេចទៅដល់គុណធម៌អីទេទោះដល់ណាដល់ណីនោះទេបើនៅថាឲ្យចិត្តយើងហ្នឹងបានស្ទេស្ងប់មួយខណៈមួយខណៈពេលដង្ហើមចេញទៅគឺយើងដឹងពេលដល់ដង្ហើមចូលទៅគឺយើងដឹងនឹងហៅថាវិធីហាត់ស្មារតី ណាហាត់ស្មារតីហើមចិនដឹងទៅដឹងនេះការរក្សានៅកុសលធម៌ទុកនឹងសូមធ្វើចឹងទៅប្រមូលចិត្តដាក់ក្នុងទ្រូងរលឹកលើដង្ហើមចេញចូលពេលណាដល់ដង្ហើមចេញវែងក៏មានស្មារតីចាំជាក់ប្រកបថាស្មានដល់ដង្ហើមចេញវែង នៅពេលណាដល់ដង្ហើមចូលវែងក៏មានស្មារតីចង់ចិត្តប្រកាសថាអាត្មាដល់ដង្ហើមចូលវែងចែកចំណើនចេញវែងចូលវែងចឹងឲ្យច្រើនទៅយូរយូរបើសិនជាលឿនដង្ហើមខ្លីពេលណាដល់ដង្ហើមចេញខ្លីក៏ដឹងតែចេញខ្លីពេលណាដល់ដង្ហើមចូលខ្លីក៏ដឹងតែចូលខ្លីនឹងហាត់ដង្ហើមចេញខ្លីចូលខ្លី ដែលហាត់យូរយូរទៅបើសិនជារាងកាយយើងមានលំមាស់មានស្គៀបមានចក្រណាត់ដល់រដីកដឹកក្នុងកាយគឺយើងគ្រាន់តែដឹងបានណាកុំឲ្យចិត្តស្ទះគឺស្មារតីយើងទៅតាមមុខតាមរត់ទៅខ្យល់ក្នុងជុំក្នុងពួងបើយើងមិនរវល់មិនខ្វល់អំពីអ្វីដែលប៉ះពាល់នឹងកាយគឺតាមទៅដង្ហើមចេញចូលយូរយូរទៅ ដង្ហើមយើងក៏កាន់តែល្អិតកាន់តែស្ងប់រហូតដល់រលត់សូន្យទៅ ណាស្ងប់ឈឹងដង្ហើមនឹងម៉ត់ម៉ត់ម៉ត់ខ្លីខ្លីពេលនោះគឺរូបគាក្នុងក្បាលរូបគាក្នុងសរីរៈរូបគាក្នុងរាងកាយក៏ត្រូវបានស្បើយទៅទទួលនៅសេចក្តីសុខដែលប្រព្រឹត្តទៅតាមផ្លូវកាយ ចិត្តយើងអត់មានភ័យអត់មានព្រួយចិត្តយើងវាចិត្តបរិសុទ្ធការសាងបរមីក្នុងសង្សារវដ្តគឺមានចិត្តឯងហើយដែលសម្រាប់ធ្វើឲ្យប្រាថ្នាបានដូចចិត្តនោះទៅខាងណាក៏បានដែរចិត្តនឹងចង់ទៅកើតប្រាថ្នាក៏បានដែរចង់ចាប់រិទ្ធសន្ធិនៅទីណាក៏បានដែរព្រោះចិត្តនឹងជាចិត្តខ្លួនឯងជាចិត្តដឹងទៅដោយកុសលធម៌ សេចក្តីទុកកើតឡើងជាអារម្មណ៍នឹងមានមានសេចក្តីទុកខ្លះតែគឺដែលកើតពីជំនុំកាត់តែមានក្នុងខណ្ឌនឹងមានក្នុងអារម្មណ៍ផ្សេងផ្សេងណានឹងបនច្រើនណាស់បានបនច្រើនណាស់អញ្ចឹងកសលផលទាំងអស់ដែលប្រំសាងប្រមាណត្រូវប្រមូលទុកក្នុងខណ្ឌសមាធិហើយហើយប្រមូលទុកទៅ30ឆ្នាំ40ឆ្នាំ50ឆ្នាំទៅមុខទៀត ដល់ពេលអស់អាយុសង្ខារម្នាក់ម្នាក់ក៏យកបននេះទៅជាមួយទាំងអស់យកទៅទុកដាក់ក្នុងប្រាក់លោកបុគ្គលណាមួយដែលដល់នៅសទ្ធាចិត្តហ្នឹងកាលណាដល់ពេលចិត្តស្ងប់អញ្ចឹងនឹងលោកហៅថាចិត្តសទ្ធាលោកហៅទៅចិត្តសិលអាលោកហៅទៅចិត្តសកតចៈយៈបញ្ញានឹងគឺ ទៅការទេវតាថាដោះសិតណាដោយសារមហាកសតឯបានធ្វើនេះដោយឋានទេវតាថាដោះសិតអាយុ57កោ68ឆ្នាំមនុស្សលើចិត្តជាឆ្នាំទឹកគេ4000ឆ្នាំ400ឆ្នាំមនុស្សបានគេនិយមមួយថ្ងៃណា400ឆ្នាំមនុស្សគេបាននិយមមួយថ្ងៃទេអញ្ចឹង200ឆ្នាំ មើនឹងគេបានតែ12ម៉ោងទេ100ឆ្នាំស្មើគេបាន6ម៉ោងទេ50ឆ្នាំស្មើគេបាន3ម៉ោងទេហើយ24ម៉ោងទេវតាក៏មកយកមកថ្ងៃដែរហើយ30ថ្ងៃវាមួយខែទេវតា12ខែទេវតាមួយឆ្នាំហើយអាយុគេដល់តែ4000ឆ្នាំអញ្ចឹងគុណជាមួយនឹងមនុស្សអាយុ រយៈ57កោ60ឆ្នាំមុននឹងអានិសង្ឃហ្នឹងអានិសង្ឃដែលយើងបានធ្វើបានបំពេញកុសលគឺរសេះទៅនៅក្នុងឋានគឺបានបំពេញសិលគឺទួបោសុបសិលអបោសុបសិលហ្នឹងគឺមានពណ៌3តាណារ